បាទសួស្តីឥឡូវយើងវិលមកជួបគ្នាសារជាថ្មីម្ដងទៀតថ្ងៃនេះខ្ញុំនឹងលើកយកនៅមេរៀនថ្មី ដែលមានចំណងជើងថា decision making អញ្ចឹងយើងបានរៀនរួចមកហើយអំពី operator នៅក្នុងភាសា C ឥឡូវយើងមកនិយាយអំពី make decision នៅក្នុងភាសា C ម្ដង ចឹង decision making ឬក៏ make decision នេះគឺជាអ្វី decision making គឺជាការសម្រេចចិត្តនៃការដំណើរការប្រយោគនៅលើលក្ខខណ្ឌដែលជាងមានណាចឹងបានន័យថាកម្មវិធីរបស់ C វានឹងសរសេរទៅតាម លក្ខខណ្ឌដើម្បី ធ្វើការងារណាវាធ្វើការងារទៅតាមលក្ខខណ្ឌដែលយើងបានកំណត់ឲ្យវា ចឹងនៅក្នុងនេះយើងមាននៅអឺលក្ខខណ្ឌចំនួន5ទី1គឺ if condition បាទ if condition មានន័យថាសម្រាប់តែលក្ខខណ្ឌមួយបានន័យថាគឺមានតែលក្ខខណ្ឌមួយគត់ឧទាហរណ៍ថាយើងមានតម្លៃ A ហើយនឹង B អញ្ចឹងសំណួរសួរថាប្រសិនបើ A ធំជាង B បើសិនបើ A ធំជាង B នោះ maximum ប្រកាសជា ជា A អញ្ចឹងកូដរបស់យើងគឺ ដំណើរការសិក្សាតែលក្ខខណ្ឌ A ធំជាងទេផ្ទុយពីនឹងគឺវាអត់ធ្វើទេរីឯ is l statement is l statement អឺដូចគ្នាដែរក៏ប៉ុន្តែ វាសិក្សាលក្ខខណ្ឌមួយពិតលក្ខខណ្ឌមួយទៀតមិនពិតលក្ខខណ្ឌមួយពិតលក្ខខណ្ឌមួយទៀតមិនពិតឧទាហរណ៍ថាប្រសិនបើ A ធំជាង B អញ្ចឹង maximum ប្រកាសជា A ផ្ទុយទៅវិញ maximum ប្រកាសជាជា B អញ្ចឹងយើងមានលក្ខខណ្ឌចំនួន2មួយពិតមួយទៀតមិនមិនពិតបាទរីឯ is l condition is l condition នេះអឺវាច្រើនជាង2លក្ខខណ្ឌបាទច្រើនជាង2លក្ខខណ្ឌឧទាហរណ៍ថាពាក់ព័ន្ធនឹងការកណនីពន្ទុរបស់និស្សិតការរកនៅ និទេសរបស់សិស្សជាដើម គឺវាមានលក្ខខណ្ឌលើសចាប់ពី2ឡើងទៅអឺសំទោសចាប់ពីច្រើនជាង2ឡើងទៅគឺយើងប្រើនៅ is LH is LH net is statement switch statement គឺសិក្សានៅលក្ខខណ្ឌច្រើនដូចគ្នាបានន័យថាច្រើនជាង2ដូចគ្នា ហើយវាមានទម្រង់ផ្សេងផ្សេងអំពីអ៊ីស្រាអែលបន្តិចដោយសារតែអ្នកសរសេរអ្នកបង្កើតគាត់មានលក្ខណៈពិសេសផ្សេងផ្សេងដើម្បីធ្វើការបង្ហាញនៅអ្វីដែលគាត់រកឃើញបាទអញ្ចឹងខ្ញុំនឹងលំអិតវានៅក្នុងមេរៀនមួយមួយនៅខាងមុខទៀតឥឡូវយើងចូលទៅដល់ e-statement ទាំងអស់គ្នាអញ្ចឹង e-statement វាធ្វើការបែបម៉េចបាទ if statement វាធ្វើការបែបម៉េចអញ្ចឹងដូចខ្ញុំបានលើកឡើងខាងដើមបានន័យថាវាសិក្សាតែលក្ខខណ្ឌពិតទេរីឯលក្ខខណ្ឌមិនពិត គឺវាអត់សិក្សាទេឧទាហរណ៍ថាយើងមាននៅ sample មួយ ដែលយើងដាក់ឈ្មោះអថេរបស់យើងឈ្មោះថា test ស្មើ5បន្ទាប់មកទៀតយើង សិក្សាថាតេសតូចជាង10តេសតូចជាង10អញ្ចឹង5តូចជាង10ត្រូវហើយអញ្ចឹងកូដរបស់យើងនឹងដំណើរការ statement នៅក្នុង ប្លុកលក្ខខណ្ឌនឹងនឹងដំណើរការទុយទៅវិញបើសិនជា លក្ខខណ្ឌនឹងមិនពិតបាទនេះលក្ខខណ្ឌមិនពិតអឺតេស្មើ5 5ធំជាង10អញ្ចឹងកូដរបស់យើងអត់ដំណើរការទេប៉ុន្តែកម្មវិធីរបស់យើង វាវាដំណើរការធម្មតាក៏ប៉ុន្តែប្លុកកូដនៃលក្ខខណ្ឌរបស់យើងដែលតេសរបស់យើងនេះដែលយើងដាក់ថាតេស5ធំជាង10នេះ គឺវាអត់ដំណើរការទេគឺអត់ដំណើរការទេអញ្ចឹងវានឹង load ទៅ terminal program តែម្ដងបានន័យថាវាដំណើរការកម្មវិធីបញ្ចប់តែម្ដងឥឡូវយើងចូលមកមើលនៅឧទាហរណ៍អឺទាំងអស់គ្នា ឧទាហរណ៍នេះគេមាននៅអថេរចំនួន1គឺ number បន្ទាប់មកគេធ្វើការបញ្ចូលនៅ number រួចគេចាប់ផ្ដើម scan តម្លៃ number ចូលអឺលក្ខខណ្ឌនេះគឺលក្ខខណ្ឌតូចជាង បើសិនជា number ដែលយើងបញ្ចូលនឹងវាតូចជាង0នោះវានឹងធ្វើនៅប្លុកនឹងឯងណាវានឹងធ្វើនៅប្លុកនឹងឯងផ្ទុយទៅវិញប្រសិនបើយើង ចូលតម្លៃ number ធំជាង0ណាស្មើ0អញ្ចឹងលក្ខខណ្ឌនេះគឺអត់ធ្វើទេវាធ្វើលុះត្រាតែ number តូចជាង0បាទអញ្ចឹងបើសិនជា number ដែលយើងភ្ចូលមកស្មើ0ឬក៏ធំជាង0 block ដែលយើង enter tit ហ្នឹងគឺអត់បានធ្វើទេ គឺអត់បានធ្វើទេ វានឹងមក load message នៅ block ខាងក្រោមនេះដែលយើងឲ្យឈ្មោះថា print the is statement is easy បានន័យថាគេប្រាប់នៅ clear ហ្នឹង គឺថាវាងាយបែបហ្នឹងបានន័យថា is condition គឺវាងាយបែបហ្នឹងបាទអញ្ចឹងឥឡូវយើងចូលទៅអនុវត្តទាំងអស់គ្នាឥឡូវយើងចូលមកដល់កម្មវិធី deal របស់យើងឥឡូវខ្ញុំសូមបើកដំណើរការសរសេរកូដតែម្ដងយើងចុចនៅលើ new យកពាក្យថា soft file ហើយខ្ញុំនឹងធ្វើការ សរសេរកូដ include stdio.h int man int man ហើយយើង return 0ឲ្យហើយមកបាទចឹងគោលបំណងរបស់គេគឺគេចង់ប្រើនៅ e condition ចឹងយើងត្រូវមាននៅអថេមួយឈ្មោះថា number តបមកយើងធ្វើការ scan យើងយើងយើងធ្វើការ scan តម្លៃវាចូលអញ្ចឹងយើង scan s អឺដាក់ថា please enter number បាទបន្ទាប់មកយើង scan តម្លៃ number ចូលគឺភាគរយ D អឺក្បៀសវាមួយមក and number បាទ and number ប៉ុន្នេះយើងអាច scan តម្លៃ number ចូលហើយឥឡូវអ្វីដែលយើងកំពុងតែចង់បានគឺយើងចង់ប្រើនៅ if condition អញ្ចឹងយើងសរសេរលក្ខខណ្ឌវាបាទ complete គឺ is ផ្ដើមដែលសតទូចទឹក2 is លក្ខខណ្ឌរបស់យើង number number អញ្ចឹង number របស់យើងត្រូវតែតូចជាង0ហើយយើងចាប់ដើមបោះ message មកដាក់ថា print s print s your number your number inverted ណា inverted ហើយយើងដាក់ភាគរយអឺយើងដាក់ភាគរយ D បន្ទាប់មកទៀតយើងអឺដាក់ number ចូលអូខេបាទអញ្ចឹងបើសិនជាអ្វីដែលយើងបញ្ចូលទៅវា វាវាវាតូចជាង0បាទវាតូចជាង0ដាច់ខាតតែម្ដង នោះអឺវានឹងលោត message ប្រាប់យើងអំពីតម្លៃដែលយើងបានបញ្ចូលបាទនេះ slash n អញ្ចឹងកន្លែងនេះអឺកន្លែងនេះយើងអាចបោះ message មួយទៀតដាក់ថា print as អឺ the is condition very បាទ very easy អូខេបាទ very easy ចឹងឥឡូវយើងចាប់ផ្ដើមសៀវវាមកហើយខ្ញុំដាក់អឺឈ្មោះវាគឺ is con dit បាទ is condition ហើយយើងយកពាក្យថា see sofa ហើយយើងចុចសៀវវាមកខេឥឡូវយើងដំណើរការ run វាចឹងខ្ញុំសូមធ្វើការតេស្តចំនួន2ដងតេស្តចំនួន2ដងចឹងខ្ញុំចាប់ផ្ដើមវាយលេខលេខ1បាទចឹងវាមិន load message number ដែលខ្ញុំបានបញ្ចូលទេមូលហេតុដោយសារតែលក្ខខណ្ឌវាអត់អត់ពិតបាទឥឡូវខ្ញុំ run សារថ្មី ខ្ញុំវាយលេខដក1ចឹងខ្ញុំ enter ចឹងវាចាប់ផ្ដើមបោះ message មកហើយគឺ your number entered ដក1ចាចឹងវានៅតែលោត message ខាងក្រោមប្រាប់ខ្ញុំដដែលថាវាងាយបែបហ្នឹងគឺ if condition បាទសូមអរគុណវីដេអូនេះខ្ញុំមានតែប៉ុណ្្នេះទេ